បងសំណាងហ្នឹងណាសំបីតប៉ាម៉ាក់អូនក៏បានកាន់ដៃអូនអញ្ចឹងដែរអញ្ចឹងហើយទៅបងចង់ផ្ដោតភាពកក់ដៃអូនបាទរដូវអស់កម្លាំងមួម៉ៅក្អួតចង្អោវាគឺជាអាការៈរបស់ខ្ញុំរាល់ថ្ងៃតាកូនអត់សូវស្រួលខ្លួនទេម៉ាក់ជូនកូនទៅប៉ែតបានអត់ចាំប៉ាបាញ់លុយចូលកងឲ្យកូនទៅប៉ែតខ្លួនឯងទៅរ៉ានគឺអូនមានកូនហើយមានកូនអូនបាត់ជាខ្លាចខ្លាំងអូន នេះជាមិត្តភក្តិរបស់កូនមែនទេគាត់គឺជាសង្សាររបស់កូននេះឯងនាំសង្សារមកគេនៅផ្ទះអញ្ចឹងណាឯងឆាប់ចេញពីផ្ទះនេះទៀតហើយកុំមករវល់ជាមួយកូនស្រីយើងទៀតចេញទៅចាប់ពីពេលនេះទៅឯងកុំសង្ឃឹមថាបានឃើញមុខវាអសោះជីវិតគឺនៅវែងឆ្ងាយណាស់កូនច្បាស់ហើយមែនទេដែលកូនចង់ធ្វើបែបនេះចាអ្នកគ្រូពេទ្យខ្ញុំពេញចិត្តនឹងយកគេចេញរីយ៉ាណែណាប្រហែលជាវាទៅតាមអាពេញដែរនោះទៅរកកូនមកវិញបងមិនបាច់ទៅរកវាចាប់ពីថ្ងៃនេះទៅខ្ញុំកាត់ការកូនមិនអីចោលបងធន់ថប់ហ៎មិននៅជាមួយ ចាយតែលុយទទួលខុសត្រូវត្រូវតែចាំខ្ញុំបងកុំភ្លេចទេថាបងជាអ្នកធ្វើឲ្យខ្ញុំមានកូនចុះបើបងខំតែឯងវាបានកូននឹងមកមែនចុះអូនក៏ចង់សុបាយដែរមិនអញ្ចឹងហីប៉ាម៉ាក់កាត់ការខ្ញុំចោលហើយខ្ញុំខ្លាចជាអញ្ចឹងដោយសារតែបងទៀតភាពយន្តជីវិតរឿងកាត់កាលមានផ្សាយជូនទេសនា នៅ ថ្ងៃអាទិត្យវេលាម៉ោង8យប់លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film